ណៃណៃដឹងអត់មុននេះភៀវច្រឡំថាខ្ញុំជាសង្ស្ថាបង្រៀនព្រោះគាត់ឃើញពួកយើងស៊ីចង្វាក់មួយគ្នាអូអញ្ចឹងហ៎កាប់ទៅបើសិនជាបងរ៉ែអត់មានប្រពន្ធពេលដែលគេទៅសារអញ្ចឹងខ្ញុំសប្បាយចិត្តប៉ុន្តែចៃដន អីមានប្រពន្ធបាត់ទៅស្ដាយតែអីពេលដែលមានណៃខ្ញុំក៏អាចប្រឡំខ្លួនធ្វើជាសង្សាររបស់គាត់បានមិនអញ្ចឹងមែនទេអាចជំនួសបាន ស្នេហាជាការប្រាពេលវេលាមើលចិត្តគ្នាកាន់តែយូរកាន់តែមានន័យស្នេហាគឺជាការឲ្យតម្លៃតែងគិតស្រមៃចង់កាន់ដៃដើរឆ្លងទៅកាន់សូបានជាមួយគ្នា មិនធ្លាប់គិតថាអ្នកនឹងចូល មុខនេះអាចប្រឡំធ្វើកំមុំបានតាស្អីគេស្រឡាញ់គ្នាមួយខែពីរខែមួយឆ្នាំពីរឆ្នាំកុំទាន់អាសរសើរគ្នាចាំ30ឆ្នាំ40ឆ្នាំចាំសរសើរគ្នាណែគេលេងអញ្ចឹងឯងខ្ញុំចាំស្លាប់ទៅចាំសរសើរហ្មងទៅ Good night. mày 다 보면 어느샌. Hụt ní xa, phá hùng ní mùi hmm. Phó Phó thời Cơ ផុសឲ្យមិត្តភ័ក្ដិអូនឃើញហ្នឹងហើយថាអូននឹងបងក៏ស្វីតមិនធម្មតាដែរណៃស្ដាប់បងណាអូនកុំសូវផុសហុកច្រើនពេកបងឃើញអូនផុសនេះផុសនោះរហូតកុំសូវផុសហុកឲ្យបងច្រើនពេកពួកយើងជាប្តីប្រពន្ធនឹងគ្នាឯណាមិនសង្ស័យរាំបងប្រែណាណៃតោះចូលគេណា 花门汤。 យអីបងអស់3ដុល្លារកន្លះបងមិនប្រាមិនអត់ទេបងអរគុណច្រើនបងថ្ងៃក្រោយអញ្ជើញមកទៀតទេចា សមតាហើយថ្ងៃហ្នឹងឃើញបងសម្រាប់អីមិនក៏មិននៅផ្ទះហើយមកធ្វើអីអត់ទេមកជួយអូនវិញអញ្ចឹងអបអូនមួយមកចឹងអូនចង់បានធម្មពលពីបងគីឡូអូនខំប្រឹងធ្វើការទៅហាងយើងកាន់តែល្បីតិចក្តីសម័យអូនណ៎ ជួយមើលហាងមើលមែនដេកលក់អត់ខុសសោះអូនធ្វើអីណាគឺអូនផាត់មកឲ្យបងហ្នឹងហើយឃើញពីមុនបងប្រាប់ថាអូនអាចទុកមុខបងជាមកកាន់បាននោះអី ឥឡូវធ្វើចំណេញបានទៀតហើយបងឥឡូវជា CEO ក្រុមហ៊ុនបើអូនធ្វើអញ្ចឹងមានគេមកឃើញគេច្បាស់ជាមើលងាយបងមិនខានតែលោកមុនអូនលើកមុនផ្សេងឥឡូវផ្សេងអូនឯងធ្វើខ្លួនឲ្យចាស់ទុំស្គាល់កលៈស័ក្តិតិចមើលអូខេសុំតោះលេងមួយថ្ងៃក្រោយទៀតឯងតាចឹងទៅញ៉ាំបាយថ្ងៃត្រង់ឯងតា អឡូមេអញ្ចឹងចាញ់ខ្ញុំទៅកដោអញ្ចឹងចាំបន្តិចណាទៅជួបគ្នាតាចាំលើកក្រោយណាអឺឥឡូវមេមានបញ្ហា បងតរោគេតិចសិនបងទៅណារ៉ែនរ៉ែនរ៉ែនរ៉ែន នតានតានរ៉ែនបងដឹងថាថ្ងៃនេះអូនមានរឿងអីសប្បាយចិត្តអត់រឿងអីបងឲ្យមើលមកអូនមកបានសួរនិយាយប្រាប់គឺហាងអូនណាមានគេស្គាល់ច្រើនហីគេថាអូនផាត់មុខស្អាតហើយមានតារា TikTok មានតារាសិល្បៈមួយចំនួនមកផាត់មុខកន្លែងយើងទៀតហ៎ហើយអូនតកែហ៎ Are you ready? Dragon Premium Dark Beer ផ្ដាំសបាយជាមួយរសជាតិនិងគុណភាពត្រឡប់មកជីវិតធម្មតារបស់អ្នកជាមួយ Decozong ដែលគ្រូពេទ្យជឿទុកចិត្តស្មានជីវិតរស់រវើងស្រាបៀរកម្ពុជា រូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យ Yes I can Yes we can ឥណទានសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតវីតាវ៉ៃជំរឿនពីធម្មជាតិដើម្បីស្បែកមុខសភ្លឺបត់រលោងពីស្រទាប់ខាងក្នុងខ្ញុំមានធម្មពលជំរុញដ៏ខ្លាំងក្លាកោជុល ស្រាបៀរកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យអូម៉ាណូក្លិននៃភាពជោគជ័យរបស់បុរសអាជីណូម៉ូតូផលិតពីដំឡូងមីអាជីណូម៉ូតូហេអាជីណូម៉ូតូទូកថាអ្នកនឹងចូលមកបងដឹងអត់ ថាបងម្ចាស់សាឡនមួយនោះហាគាត់ថាអូននឹងជួឲ្យគេមកប្រម៉ូតគាត់នៅតែមកទៀមតាមអូន អូនខំប្រឹងធ្វើអត់ខឹងគាត់អីហ្នឹងតែគាត់នៅតែណៃអូនចូលចិត្តលើរឿងអត់ប្រយោជន៍មកសំខាន់បងច្រើនណាស់បងមានការងារជាច្រើនអ្នកត្រូវធ្វើមករយៈនេះលក់ខុនដូអត់សូវចេញទេបងមានរឿងផ្សេងអ្នកត្រូវគិតច្រើនជាងរឿងរបស់អូនគឺហ៊ានចាស់ទុំបន្តិចទៅរឿងខ្លះຕົកក្នុងចិត្តខ្លះហើយ កុំចូលចិត្តត្អូនត្អែដាក់បងច្រើនពេកអូនសុំទោសបានទេរ៉ែនម៉ែរយៈហ្នឹងបងស្មុកស្មាញរឿងការងារខ្លាំងមែនហឹមឡូ ខេអូខេតនេតាហឹមចាញ់ទៅកដោចឹងណៃបងត្រូវមេណាមេគេបាក់ចិត្តមិនអីតែម្នាក់នឹងមានរឿងអីហៅបងទៅរហូតអញ្ចឹងណៃអូនចាស់ទៅបន្តិចមើលគេធ្វើការយើងបងតើសិនណា Tà, ơn hồi giác Này, ờ, chẳng bơ khói á Bọn mình càng tích Bọn là vừa càng nghe cầm hôn mến Chẳng bọn ta gớ Ờ đây, mình càng nghe cầm hôn ấy Cứ hưởng mê Mê cái mình bánh hà bọn trong thầm mơ kia tích Ren, đi mình nẹ giấy nâng tiết à Mấy cái hai bọn là hồn chẳng មេគេមានបញ្ហាខូចចិត្តស្មុគស្មាញគេញ៉ាំស្រាម្នាក់ឯងបងចង់ទៅមើលគេបន្តិចតែយើងណាត់គ្នាហើយណាណៃមេគេមានបញ្ហា សម្រាប់មេគេចាត់ទុកបង ជាមិត្តភ័ក្តិជាបងប្រុសណាមួយ គេធ្វើការក្រុមហ៊ុនយើងដែរបងចង់យកចិត្តគេដែរណាអូនហើយចុះមិត្តគេផ្សេងហ៎អត់មានទេ បងអត់ដឹងដែរតែគេពឹងបង ចឹងចាំពេលក្រោយណាពួកយើងនៅផ្ទះមួយគ្នាសោះហ្នឹងណាបងទៅណានៅកំហុនទេបើខ្ញុំបានស្គាល់ផងអ្នកនោះលឿនតិច ប្រហែលជាពួកយើង បានស្រឡាញ់គ្នាហើយមានជាគូចឹងហើយតែស្អាតស្អាតកែប្រកែដូចជាមេចឹងมันខ្វះមនុស្សផងស្រឡាញ់ហ្នឹងទៅបងរ៉ែនបងរ៉ែនមានអារម្មណ៍ដូចខ្ញុំគឺមានអារម្មណ៍ថា មេស្អាតប្រកែចិត្តល្អបានមេធ្វើកូនស្រីក៏ល្អ អញ្ចឹងកំដរបងអូនស្រីអ្នកនេះឲ្យបានច្រើនច្រើនណាណាឡូយើងមកដល់ហើយហើយនៅណាណៃអូនមកញ៉ាំអីនឹងដែរថ្ងៃដល់ណា ចៃដន្យណាមិននឹកស្មានថាបានជួបបងនៅកន្លែងហ្នឹងសោះអញ្ចឹងយើងមកញ៉ាំអីមួយគ្នាមកអូនហៅមិត្តអូនមកអាឡូអូដល់ហាងអ្ហ៎អឺបានតាអញ្ចឹងមកនៅញ៉ាំមួយមេចឹងណាញ៉ាំដល់ហាងហើយអឺ ណៃប្រហែលជាខឹងនឹងបងដែលបាននាំមកអញ្ចឹងបងសុំទៅនិយាយមួយណៃផ្លេតណា Dragon Premium Dark Beer ផ្ដាំសបាយជាមួយរសជាតិនិង គុណភាពត្រឡប់មកជីវិតធម្មតារបស់អ្នកជាមួយ Decoson ដែលគ្រូពេទ្យជឿទុកចិត្តស្មានជីវិតរស់រវើង ស្រាបៀរកម្ពុជា រូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យ Yes I can Yes we can អន្តទានសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតវីតាវ៉ៃជំរឿពីធម្មជាតិដើម្បីស្បែកមុខសភ្លឺបត់រលោងពីស្រទាប់ខាងក្នុងខ្ញុំមានធម្មពលជំរុញដ៏ខ្លាំងក្លាកោជុល ស្រាបៀរកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យអូម៉ាណូក្លិននៃភាពជោគជ័យរបស់បុរសអាជីណូម៉ូតូផលិតពីដំឡូងមីអាជីណូម៉ូតូហេអាជីណូម៉ូតូកថាអ្នកនឹងចូលមកណៃ ណៃអូនតាណាទៅញ៉ាំអីមួយគ្នាសិនណាជ្រុលជាមកអីបងញ៉ាំចោះអូនទៅញ៉ាំនៅហាងផ្សេងមួយមិត្តភ័ក្ដិអូនវិញណៃអូនប្រច័នមែនបើអូនប្រាប់ថាប្រច័នបងគិតមិនណៃស្ដាប់បងណាមេគេខូចចិត្តមែនបងឃើញគេ អារម្មណ៍អត់ល្អស្មុគស្មាញទើបបានបងជូនគេមកញ៉ាំអីទៅណៃបងខុសដែលបានប្រាប់អូនមុនតែអូនប្រច័នអញ្ចឹងគួរឲ្យស្រឡាញ់សម្រាប់បងមើលមកគួរឲ្យស្រឡាញ់តែសម្រាប់ខ្ញុំវាជារឿងដែលតូចចិត្តបំផុតតើណាហើយចា បងទៅញ៉ាំមួយមេចាអូនទៅវិញហើយ ព្រោះខ្លាចនៅទៅ ខ្លាចបងមានអារម្មណ៍ថាមិនលះពេលទៅលួងលោមគេណៃអូនចាស់ទុំតិចមើលអូនអត់សบายចិត្តអូនខឹងបងមើលដឹងទាំងអស់គ្រាន់ថាឥឡូវនេះ បងត្រូវធ្វើខ្លួនជាមេដ៏ល្អយកចិត្តទៅដាក់នឹងបុគ្គលិកសិនណាបងរ៉ែនខ្ញុំចង់ទៅផ្ទះអូមេចង់ទៅផ្ទះអូខេអូខេ ចាំបងជូនតាផ្ទះណៃអញ្ចឹងយើងទៅផ្ទះមួយគ្នាណាបងជូនមេទៅផ្ទះដែរមិនបាច់ទេអញ្ចឹងបងធ្វើទូនាទីពីមេល្អចុះទុកឲ្យទូនាទីពីប្តីល្អឲ្យអ៊ំតាក់ស៊ីអ្នកធ្វើវិញណៃបងរ៉ែននេះប្រពន្ធបងកើតអីហ្នឹងអត់អីទេ chả tránh chung là té Suman đang ngại tôn mau tiện មិនដឹងនៅធ្វើស្អីនៅផ្ទះគេហ្នឹងនេះ អូនអត់តន់គេងទៀតម៉ោងជិត11ហើយដឹងម៉ោងជិត11ដែរស្មានទៅនៅក្បែរគេម៉ោងងប់លេងដែរតាខឹងមែនបងធ្វើអីខុសធ្វើអីដឹងខ្លួនឯងហីទិញបានអត់អាធ្វើអីដឹងខ្លួនឯងហ្នឹងបងធ្វើអីបងអ្នកធ្វើអីបងដឹងហីបើបងអ្នកធ្វើបងមិនទៅដឹងផង សួរធ្វើអីមានន័យអីទៅបើខ្លួនឯងខុសអីមិននឹងដឹងផងហ្នឹងចាំតែគេប្រាប់ថាខុសនេះខុសនោះសីសីបាក់យល់មែនគ្រាន់តែប្រាប់ថាខុសអីទៅវាយ៉ាប់ត្រង់ណាហើយឲ្យបងគេធ្វើអីបើទីអត់ត្រូវចិត្តអូនឯងខឹងដែរហ្នឹងផ្លែកផ្លែកអីផ្លែកអី បងឯងសុទ្ធចិត្តជូនគេទៅផ្ទះអត់ជូនអូនទៅអង្ការមិនទាន់រៀបការបងឯងមានម៉ូតូកាចាស់ក៏បងឯងជូនទៅវិញទៅមកដែរដល់ឥឡូវមានឡានបងឯងជូនអត់បានទេណៃគឺអូន2បងឯងកាន់តែឆ្ងាយហើយ3គឺបងឯងអត់ដឹងថាបងឯងខុសអីហើយ4បងឯងសុខចិត្តទៅកំដរគេតែតែគេមិនត្រូវជិះអីនឹងបងផងប្រពន្ធក៏មិនមែនហើយកាយវិការស្និទ្ធស្នាលនឹងគ្នាដូចមានអីនឹងគ្នាអញ្ចឹងណៃណៃ អូនខឹងហើយអូនកុំទាន់អាចនិយាយអីអូនកាន់តែនិយាយគឺកាន់តែខុសកាន់តែនិយាយគឺកាន់តែខុសចង់មានន័យថាម៉េចគឺមានន័យថា ការដែលបងប្រែប្រួលហ្នឹងគឺដោយសារតែកលៈទេសៈនិងពេលវេលាបងមានការងារត្រូវធ្វើហើយអូនកុំថាឲ្យមេអញ្ចឹងមេគេមិនបានមានស្អីមួយបងទេហើយអូននិយាយមើលងាយគេអញ្ចឹងណា បើសិនជាគេឮគេអន់ចិត្តប៉ុណ្ណាអូខេអូនសុំទោសតែចាប់ពីថ្ងៃនេះតទៅអូនលែងទុកចិត្តបងទៀតហើយណៃចេញគ្នាសិនមើលអណាណាអានេះឬអានេះ មកចាស់មើលបងអើយកៅអូនរៀបហើយណានៅលុយកៅអីមកទូកញ្ចក់បងពាក់រួចហើយពាក់រួចនេះបងហ៊ានពាក់កៅអៅខ្លួនឯងដែលអូនមិនអ្នករៀបចំឲ្យផងអូថ្ងៃហ្នឹងបងត្រូវទៅជួបភ្ញៀវមួយមេហ៎ ហើយមេថាពាក់ព័ន្ធដូចគ្នាទៅហុងសុយខាញ់លោថ្ងៃហ្នឹងលក់ខុនដូបាន3ទៅ4យូនីតចឹងណាបងចាប់ផ្ដើមលេងពាក់កៅអៅដែលអូនរៀបចំឲ្យឯងណៃកុំចឹងមើលបានទេពាក់អីពាក់អស់ Dragon Premium Dark Beer ផ្ដាំសបាយជាមួយរសជាតិនិងគុណភាពត្រឡប់មកជីវិតធម្មតារបស់អ្នកជាមួយ Decozong ដែលគ្រូពេទ្យជឿទុកចិត្តស្មានជីវិតរស់រវើងស្រាបៀរកម្ពុជារូបរាង ប្រណិតរសជាតិឆ្ងាញ់អស្ចារ្យ Yes I can Yes we can អន្តទានសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មាន ការពិន័យភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតវីតាវ៉ៃជំរឿនពីធម្មជាតិដើម្បីស្បែកមុខសភ្លឺបត់រលោងពីស្រទាប់ខាង ក្នុងខ្ញុំមានធម្មពលជំរុញដ៏ខ្លាំងក្លាកោជុល ស្រាបៀរកម្ពុជារូបរាងប្រណិត រសជាតិឆ្ងាញ់អស្ចារ្យអូម៉ាណូក្លិននៃភាពជោគជ័យរបស់បុរសអាជីណូម៉ូតូផលិតពីដំឡូងមី អាជីណូម៉ូតូហេអាជីណូ នទៅកំហុសនេះណាញ៉ាំអីសិនទៅអូនរៀបចំហើយអូអត់អីទេបងតែញ៉ាំអីមួយមេណាព្រោះដោយសារតែត្រូវមានអីនិយាយពីប្រវោមេទៀតដែរណៃកុំអញ្ចឹងមើលញ៉ាំដាក់ប្តីតិចមើល Hello រិស័យឡើងលុយចូលពេលព្រឹកហ៎បងទៅណាញ៉ាំអីសិនទៅអូនខំរៀបចំណាអរេអរេបងទៅហើយបាយ អត់មានអីទេគ្រាន់តែជារឿងការងារអត់មានអីទេណាសួស្ដីបងណៃនេះណៃអត់មានចប់ព្យូរណៃ ត់ផងចុះមេមកមានការអីដែរអឺតាំងតែចេញពីនិយាយរឿង condo ជាមួយនឹងភ្ញៀវហ្នឹងមានអារម្មណ៍ថាដូចជារឿង stress ពេកទៅចង់មកឆ្កោតសាក់ហ្នឹងឯងអូខេអញ្ចឹងតោះណៃណៃដឹងអត់មុននេះភៀវច្រឡំថាខ្ញុំជាសង្ស្ថាបង្រែនព្រោះគាត់ឃើញពួកយើងស៊ីចង្វាក់មួយគ្នា ក៏ប៉ុន្តែបើសិនជាបងរ៉ែអត់ទាន់មានប្រពន្ធពេលដែលគេទៅសារអញ្ចឹងខ្ញុំសប្បាយចិត្តប៉ុន្តែចៃដន្យអីមានប្រពន្ធបាត់ទៅស្ដាយតែអីពេលដែលមានណៃខ្ញុំក៏អាចប្រឡំខ្លួនធ្វើជាសង្សាររបស់គាត់បានមិនអញ្ចឹងមែនទេអាចជំនួសបានណៃពិតជាសំណាងខ្លាំងណាស់ដែលបានស្គាល់បងរ៉ែនមុនខ្ញុំបើសិនជាខ្ញុំបានស្គាល់មុនវិញខ្ញុំប្រកាសជាយកធ្វើជារបស់ខ្លួនឯងឯងគាត់គឺជាមនុស្សដែល ប្រកាយធ្វើការចិត្តល្អ ហើយអត់ចេះលេងរឹកទៀតអ្នកណាអ្នកណាក៏ស្រឡាញ់ចូលចិត្តដែរនិយាយទៅខ្ញុំនៅតែស្ដាយតដែរបិទមាត់ចាអស់ខ្ញុំចង់ប្រាប់ថា ខ្លាចសាប៊ូចូលមាត់ហ្នឹងណាឲ្យបិទមាត់ទៅព្រោះខ្ញុំបារម្ភអរ៉ែនបងមកធ្វើការអូនេះបងនេះរបស់មេចង់បានអរគុណបងរ៉ែន អរគុណបងរ៉ែនបងកក់ឈ្នួរអីបងចេះកក់តាមែនទេឲ្យបងរ៉ែនជួយកក់ឈ្នួរក៏បានដែរណាបាច់ទេខ្ញុំកក់បានតាអូចឹងក៏បានមេចង់ញ៉ាំអីទៀតអត់បងទិញយកមកឲ្យថ្ងៃហ្នឹងមេហត់ហើយជួយនិយាយបងបើសិនជាអត់មេទេពិបាកអង្ខានទេបងការងារខ្ញុំដែរតាខ្ញុំឃើញម៉ូរ៉ែនលក់កម្រងចេញសบายចិត្តអញ្ចឹងខ្ញុំក៏សบายចិត្តដូចគ្នា ឲ្យបងភ្នំវិញអីអូនទៅរៀបចំហាងអើបាទទេចាំហើយចាំរៀបក៏បានដែរអត់អីទេឲ្យបងភ្នំណាអូនរៀបចំហាងអើកុំអត់ខាត់ពេល ចេះតែធ្វើការងារក្រុមហ៊ុនខ្លុំសក់នេះចេះយូរហើយណៃអ្នកព្រៀនបើបកកាយអញ្ចឹងថ្ងៃណាតនេចាំជួយកក់សក់ហើយខ្លុំសក់ឲ្យផងណាមានអីបានតា តែគិតវិញថ្លៃទៀតណាថ្លៃប៉ុណ្ណាក៏ឲ្យដែរមួយឯង ខែនេះបានពីរដែរម៉ែអត់តន់ទៅវិញទេថាហនទៅដែរតែមានរបស់មួយផ្ញើបងអីគេអាយនេះគឺខ្ញុំទិញឲ្យបងខ្ញុំគិតថាវាសមមួយបងឯងបងសាក់លោមើលមើលម៉ែទិញឲ្យទៅអី គឺខ្ញុំឃើញអាវនេះហើយខ្ញុំក៏សម័យដល់បងរ៉ែនថាបើបងរ៉ែនពាក់ទៅប្រកាសជាស្អាតហើយសមជាមួយបងឯងអញ្ចឹងបងសាក់លោសិនណាថាត្រូវខ្លួនអត់អត់អីចាំពេលក្រោយណាអឺបងលោទៅណាព្រោះដោយសារតាបើសិនជាអត់ត្រូវខ្ញុំយកទៅដូរគេវិញឲ្យបានតាន់ពេលណាណាបងរ៉ែនបានបាន វាមិនដូចដីណៃឃើញទេបើនិយាយឲ្យចេះសាប់គ្នាចឹងហ៎បាញ់និយាយទៀតទេលេរបស់នាងយកទៅវិញទៅកុំបកាខាងផ្លេចលើឡើងគេពេកកន្លងមកបងគិតថាអូនឯងធ្វើបែបនេះដោយសារតែបារម្ភបងតែតាំងក៏ពិតមែនទេអូនឯងធ្វើហ្នឹងគ្រាន់តែចង់បង្ហាញថាអូនឯងជាម្ចាស់ការលើបងមិនជាប្រពន្ធបងទេ ស្នេហាជាការប្រាពេលវេលាមើលចិត្តគ្នាកាន់តែយូរកាន់តែមានន័យស្នេហាគឺជាការឲ្យតម្លៃតែងគិតស្រមៃចង់កាន់ដៃដើរឆ្លងទៅកាន់សូបានជាមួយគ្នា មិនធ្លាប់គិតថាអ្នកនឹងចូល